អញ្ចឹងយើងនិយាយពីវិបត្តិរបស់ Man U តែម្ដង ថាតើ Man U បន្ទាប់ពីការលេងជាមួយនឹងក្រុម Spurs យកឈ្នះក្រុម Spurs 3-0ហើយនោះថាតើ Man U អនាគតរបស់លោកអូលេទៅជាយ៉ាងណាទៅហើយសុខទុក្ខរបស់គាត់ក្តៅត្រជាក់រាក់ជ្រៅអីយ៉ាងម៉េចទៅហើយបាទអ្វីដែលយើងក៏សម្គាល់មើលឃើញថា ការប្រែប្រួលនៅក្នុងឱកាស3ប្រកួតដែល Man U បាន ទុកឱកាសឲ្យ Ole ដឹកនាំ3ប្រកួតរួមគឺ ការប្រកួតមួយស្ពឺនឹងរួចខ្លួនមកមួយម៉ាត់ហើយនៅជុំនេះគឺប្រកួតជាមួយអាតឡង់តា នៅដីអាតឡង់អាតឡង់តាក្នុងក្របខ័ណ្ឌ Champions League ជើងទី2ហើយនឹងការប្រកួតចុងសប្តាហ៍ជាមួយ Man City បាទពីប្រកួតទៀតក៏ជាប្រកួតសំខាន់ដែរមិនមិនឈ្នះស្ពឺឲ្យរួចខ្លួនទេរួចបានត្រឹមខ្លួនទេឥឡូវឈ្នះស្ពឺមួយចង់និយាយថារួចបានត្រឹមខ្លួនឈ្នះអាតឡង់តាជុំនេះរួចបានត្រឹមជើងហើយនៅសល់ក្បាល គឺនៅមួយ Man City ម៉ាត់ចុងក្រោយបើអត់ឈ្នះ Man City ត្រឹមស្មើក៏ក៏អាចនឹងមានឱកាសតទៅទៀតដែរតែបើសិនចាញ់ខ្ញុំគិតថាมันជា fan សบายចិត្តទៀតទេបាទអញ្ចឹងបើសិនជា3 4 5ប្រកួតចុងក្រោយឬក៏សល់ការប្រកួតស្មើឲ្យតិចជាងឈ្នះគឺអូខេ fan គាត់ទុកចិត្តទៀតហ្នឹងតែ fan ខ្លះដូចបងបងប្អូនដឹងហើយថា ហ្វេនខ្លះគឺនៅតែចិញ្ចឹមចិត្តចង់ឲ្យអូឡេចេញទោះបីជាអូឡេដឹកឈ្នះ2 3ប្រកួតចុងក្រោយនេះក៏ដោយពួកគេនៅតែបាត់បង់ជំនឿទុកចិត្តអាការបាត់បង់ជំនឿទុកចិត្តនេះគឺវាវាខ្លាំងណាស់បាទបានន័យថាពួកគាត់ថាឈ្នះ3ហ្នឹងគេហេងទេបាទប្រកួតទី4 5ទៅចាញ់ទៅវិញទៀតហើយអញ្ចឹងណាយើងធ្វើឲ្យគេអស់អស់អស់ចិត្តអស់ជំនឿចិត្តវាទៅជារឿងអញ្ចឹងនៅ fan មួយចំនួនឥឡូ w ឈ្នះ Spurs 3-0អ្នកខ្លះអបអរអ្នកខ្លះថា អូនៅពីប្រកួតទៀតមួយអាតឡង់តានៅជាមួយ Man City ឲ្យឲ្យតែធ្វើបានល្អទៅកុំតន់អាអួតណាវាជាការពិតគឺអញ្ចឹងបងប្អូននិយាយនឹងវាអត់ខុសទេហើយបងប្អូនដូចខ្ញុំនិយាយគឺគឺអស់ជំនឿមួយភាគធំគឺអស់ជំនឿហ្មងចង់ឈ្នះ3 4ប្រកួតជាប់គ្នានឹងក្រុមចុងក្រោយហ្នឹងក៏ fan លោកអស់ជំនឿដែរបាទអស់ជំនឿព្រោះគាត់ម្ដងក្តៅម្ដងត្រជាក់ម្ដងក្តៅម្ដងត្រជាក់អានោះដូចខ្ញុំនិយាយការពី show មុនខ្ញុំថាដាក់ឆ្នាំត្រូវដាក់ឆ្នាំខុស រើឡើងវិញដាក់ថ្នាំត្រូវទៅក៏ត្រជាក់ខ្លួនស្រួលចឹងទៅដាក់ថ្នាំខុសអាក្តៅខ្លួននឹងឡើងកម្ដៅមកវិញទៀតមកណាសខ្យាគាត់អញ្ចឹងអញ្ចឹងរឿងបងប្អូនអ្នកគ្រប់គ្រង menu នេះគឺមិនចង់ឲ្យដាក់ម្ដងថ្នាំដាក់តលដាក់ថ្នាំបានវាបានបានបានបានវាត្រជាក់ទេចង់ឲ្យព្យាបាលអាជំងឺនឹងឲ្យដាច់មកអាជំងឺលេងឲ្យបានពៀនពីមួយរដូវកាលទៅមួយរដូវកាលគឺព្យាបាលឲ្យដាច់មកណា បើអត់ឲ្យសពេចសពិលទាំងលាប់ឡើងមកវិញលេងបាន5 6ម៉ាត់ឈ្នះ6ម៉ាត់4 5 6ម៉ាត់ទៀតចាញ់លាប់ឡើងមកវិញហើយទៅដាក់ឆ្នាំទៀតទៅចុងក្រោយអត់មានពៀនអីទាំងអស់អញ្ចឹងយើងត្រូវយល់ថាអ្វីដែលអ្នកគ្រប់គ្រងចង់បានគឺឲ្យជាដាច់អត់មានរឿងដាក់ឆ្នាំហើយជជែកអស់ឆ្នាំអស់ឆ្នាំដៅទៅវិញអត់អត់ចង់បានអញ្ចឹងនេះអារម្មណ៍អ្នកគ្រប់គ្រងមែនយូខ្ញុំនិយាយត្រូវខុសលើអឺអ្វីដែលយើងកត់សម្គាល់នៅក្នុងការ ដែលអូលេលោកូណាសូខ្ជាក៏ដឹកនាំនៅម៉ាត់ជាមួយស្ពឺយើងទាំងអស់គ្នាដឹងច្បាស់ហើយថាអូលេបានធ្វើការផ្លាស់ប្ដូរនៅប្រព័ន្ធលេងតាមការចង់បានរបស់អ្នកគ្រប់គ្រងភិបច្រើនដែលរិះគន់ទៅលើទម្រង់ឬក៏ប្រព័ន្ធលេង4231របស់គាត់ថាมันមានប្រសិទ្ធភាពបាទហើយมันអាចឈ្នះបានទេឥឡូវយើងសួរចេះវិញ ថាតើទម្រង់លេងហ្នឹងវាពិតជាធ្វើឲ្យក្រុមចាញ់មែនឬក៏យ៉ាងណាក្រុមដែលប្រើប្រាស់ទម្រង់លេង4 2 3 1គឺសុទ្ធតែมันបានជោគជ័យឬក៏យ៉ាងណាចម្លើយគឺមិនមែនទេប៉ុន្តែថ្ងៃមុនបាយិនមុនិច4 2 3 1ដែរចាញ់គេ5-0ដែរទៅចាញ់ Frankfurt ទៅចាញ់ស្អី5-0ប៉ុន្តែអាពេលបាយិនឈ្នះ4 2 3 1យកឈ្នះគេអត់មានណានិយាយដល់ពេល4 2 3 1នេះគេពុំស្អប់គេពុំខ្ពើមគេពុំមិនចង់ឃើញនៅ menu បើយើងប្រើដែរចាញ់គេ5-0ពីចាប់អារម្មណ៍អញ្ចឹងកុំឲ្យធ្វើឲ្យគេចាប់អារម្មណ៍អាហ្នឹងបាទចម្លើយមិនមែនថាប្រព័ន្ធ4លេង3 4 2 3 1ហ្នឹងអន់ទេក៏ប៉ុន្តែបើយើងប្រើប្រាស់ប្រព័ន្ធហ្នឹងវាខុសហើយវាមិនមិនបានលទ្ធផលអីហើយមិនបានផ្លែផ្កាហើយយើងដូរយើងដូរថ្មីកុំដដែលដដែលដដែលដែលគ្មានការផ្លាស់ប្ដូរអីអ្នកគ្រប់គ្រងគាត់មិនសบายចិត្តរឿងហ្នឹងទេមិនមែនថាអើ4 2 3 1ហ្នឹងលេងនឹងចាញ់មិនមែនទេ មិនមែនថាឥឡូវឈប់ឲ្យដាក់4 2 3 1ហ្នឹងទៅលេងក្រុមណាថ្មីឧទាហរណ៍ថាក្រុមណាគាត់មានស៊ីសងលើកីឡាករយើងកីឡាករយើងបើអត់មានអត់មានគ្រុបដាក់ប្រព័ន្ធ3 5 2ហ្នឹងឬក៏3 4 3ហ្នឹងទេយើងប្រើប្រាស់4 2 3 1មកវិញមកឆ្លាស់ទៅឆ្លាស់មកលេងកុំឲ្យងាប់កាឡាណាចង់និយាយចេះកុំឲ្យងាប់កាឡាយើងមិនបានរិះគន់ទៅលើប្រព័ន្ធលេងហ្នឹងថាប្រព័ន្ធហ្នឹងអត់ទេមិនមែនទេប្រព័ន្ធហ្នឹងគេបង្កើតមកគេមានស្តង់ដាររបស់គេសម្រាប់ គេរៀបកីឡាករដែលគេប្រកែនៅតំបន់ណាមួយ4 2 3 1មានន័យថាខ្សែការពារ4បំរើការពារ2បំរើប្រយុទ្ធ3ហើយប្រយុទ្ធក្នុងប្រអប់1ប្រយុទ្ធក្នុងប្រអប់តែមួយទេណាហើយដែលពឹងផ្អែកខ្លាំងជាងគេគឺបំរើបំរើការពារហើយនឹងបំរើប្រយុទ្ធគឺត្រូវតែក្លេខ្លាំងមក4 2 3 1ហ្នឹងបើបំរើការពារបំរើប្រយុទ្ធស្ទើរហ្នឹងលាកសិស្សឈ្នះគេទេប៉ុន្តែអាការពីថ្ងៃលេងមួយ Spur ឈ្នះ3-0នេះគឺយើងឃើញថា ប្រព័ន្ធដែលអូលេកណាសខ្ជាប្រើប្រាស់3 5 3 5 343 343ណា343ខ្សែការពារដាក់កីឡាករគោលកណ្ដាលទាំង3ហ្មងគឺ Maguire ប្រធាន ក្រុម Ralph Everand ទើបជាពិរបួសហើយនឹង Lindelof ខ្ញុំពេញចិត្តប្រព័ន្ធនេះខ្ញុំនិយាយស្មោះត្រង់គឺខ្ញុំពេញចិត្តប្រព័ន្ធនេះដោយសារអី ទី1ខ្សែការពារលេងបានទាំង3នាក់អត់មានការអន់ចិត្តគ្នាដោយបងប្អូនបានជ្រាបឲ្យតាំងពីដើមរដូវកាលមកខ្ញុំនិយាយថា បើសិនជាវ៉ារ៉ាន់មក Lindelof អាចអអន់សពុនចិត្តសុំចេញដោយសារតែដោយសារតែអីដោយសារតែគាត់អត់សូវបានលេងហើយគាត់ក៏មិនទាន់ផ្លែកតម្រងណាគាត់ពងឡើងតម្រងល្អដែរណាអញ្ចឹងគាត់នឹងអន់ចិត្តតែឥឡូវបើសោកជាដាក់ប្រព័ន្ធហ្នឹងខ្សែការពារ3បំរើ4 បំរើប្រយុទ្ធមួយហើយប្រយុទ្ធក្នុងប្រអប់ពីរបងប្អូនអាចហៅបានថា4 3 4 1 2ក៏បានដែរតែតាមពិតប្រព័ន្ធនោះវាបំលែងចេញពីប្រព័ន្ធធំរបស់វាគឺ4 3 3គ្រាន់តែទាញទាញ Bruno មិនឲ្យលេងជាប្រយុទ្ធ3ទេគឺមកជួយបំរើគេហៅថាបំរើប្រយុទ្ធតែប៉ុណ្្នឹងទេតាមពិតប្រព័ន្ធស៊ីនរបស់វាគឺ4 3 3បំលែងតែរឿង Bruno បន្តិចទេណាมันដាក់3ស្មើជាមួយនឹង Ronaldo និង Cavani គាត់ទាញគាត់មកតម្លាក់បន្តិចខ្ញុំអាចនិយាយបានប្រព័ន្ធហ្នឹង4 3 3បានបាទតែ បើយើងដាក់អញ្ចឹងយើងនិយាយ4 3 4 1 2ហ្នឹងហើយនិយាយអញ្ចឹងក៏បានដែរបាទខ្ញុំចង់សាំញ៉ាំច្រើននិយាយ4 3 3 4 3ទៅបាទហ្នឹងហើយចង់និយាយថាអ្វីដែលខ្ញុំសរសើរគឺថាប្រព័ន្ធហ្នឹងគឺខ្សែការពារ3 Lindelof បាក់កៃអឺនិងវ៉ារ៉ាន់គាត់លេងបានទាំង3ហើយតាមពិតជាក់ស្ដែងបងប្អូនប្រព័ន្ធហ្នឹងមិនមែនខ្សែការពារ3ទេណាបងប្អូនត្រូវមើលឲ្យច្បាស់ខ្សែការពារ5ខ្សែការពារកដាល3 បំរើការពារស្លាប់លោកសឆ្វេងវ៉ាន់ប៊ីសាកាស្ដាំអញ្ចឹងប្រព័ន្ធនេះតម្រូវឲ្យលោកសហើយនឹងវ៉ាន់ប៊ីសាកាគាត់ចុះឡើងឲ្យបានលឿនហើយបាល់ត្រូវតែច្បាស់ជាងគេគឺពីរនាក់ហ្នឹងស្លាប់នឹងដូចយន្តហោះអញ្ចឹងពីរនាក់វ៉ាន់ប៊ីសាកាជាមួយនឹងលោកសហ្នឹងគឺគាត់ត្រូវយោងលឿនឡើងចុះឲ្យថ្លឹងឲ្យមានតលយៈភាពពីខាងលើនិងខាងក្រោមរយៈពេលឲ្យវាមានតលយៈភាពកុំឲ្យឡើងទៅលើបាត់អត់ចុះ ចឹងប្រព័ន្ធ3 43ឬក៏3 52ឲ្យតលេងសារការពារ3គឺស្លាប់ឆ្វេងស្លាប់ស្ដាំហ្នឹងគឺទូនទីគាត់2គឺបំរើ ផងការពារផងហើយបំរើការពារស្លាប់យើងលេងអាចហៅបានថាភាសាបច្ចេកទេសបងប្អូនថា right back ឬក៏ left back ហើយគាត់ទៅជា O M F right midfield left midfield LMF គាត់ទៅជាអញ្ចឹងណាបាទអញ្ចឹងគាត់ត្រូវចុះលឿនឡើងលឿនលោកឈរនឹងវ៉ាន់ប៊ីសាកាតែថ្ងៃហ្នឹងគាត់លេងល្អគាត់គាត់ថាគាត់ចុះឡើងហើយ support support កីឡាករដែល support ជួយមកកែអឺមកជំហានជួយលិនលំមកជំហានបានលឿនល្អអានេះខ្ញុំសូមវិភាគលើប្រព័ន្ធលេងតិចបើសិនលោកគ្រូលោកគ្រូបាល់ទាត់បាន បានចូលមើលឬក៏ឃើញវីដេអូខ្ញុំ live នេះក៏កុំ ចាប់ទោសអូនដំណើរអីព្រោះខ្ញុំវាមិនបានសិក្សាជាក់លាក់ទៅលើប្រព័ន្ធលេងដូចគ្រូមកវត្តទេប៉ុន្តែខ្ញុំនិយាយខ្ញុំនិយាយអំពីអ្វីដែលខ្ញុំមានបទពិសោធន៍ធ្លាប់ធ្លាប់ជា អ្នកថាអធិប្បាយបាល់ទាត់ធ្លាប់ប្រឡូកនៅក្នុងវិស័យដែលមើលបាល់ច្រើនខ្ញុំចង់និយាយពីបទពិសោធន៍ខ្ញុំតែប៉ុណ្្នឹងទេខ្ញុំមិនថាអេហើយក៏ចេះម៉េះហើយនឹងគ្រូអីខ្ញុំថាខ្ញុំមិនមែនគ្រូទេបាទគាត់ថាខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំដែរ បាទខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំដែល មានដែលធ្លាប់មើលឃើញហ្នឹង arriving back ក៏ក៏ក៏បានដែរ arriving back ហ្នឹងណា RWB RWL RWB ហ្នឹងហើយហើយប្រើពាក្យហ្នឹងក៏បានដែរបាទអញ្ចឹងអឺការវិភាគលើប្រព័ន្ធលេងតគ្រូគាត់យល់បាទគ្រូដឹកនាំបាល់ទាត់គាត់យល់គាត់យល់ច្រើនទេបងប្អូនសួរចំគ្រូអានឹងវាច្បាស់ប៉ុន្តែខ្ញុំមិនមែនថាខ្ញុំអត់យល់ទេព្រោះយើងមើលយូរយូរទៅដោយបងប្អូនអ្នកមើលចឹង គឺខ្លាចជាអ្នកវិភាគបាទមើលដឹងចេះដាក់បន្ទុកបាល់នេះមិន offside ទេបាល់នោះ offside បាល់នេះមិនគួរលេងអញ្ចឹងទេយើងសិតតែមានមានសិទ្ធនៅក្នុងការវិភាគដូចគ្នាតាគាត់ថាគ្រូគាត់ស៊ីជំរឿលើប្រព័ន្ធលេងអញ្ចឹងមិញខ្ញុំនិយាយតាក់ទងរឿងប្រព័ន្ធណានិយាយដាក់លងលើប្រព័ន្ធលេងអញ្ចឹងប្រព័ន្ធលេង3 4 1 2នេះគឺខ្ញុំពេញចិត្តស្ដោកហើយខ្ញុំនិយាយតាំងពីដើមខ្ញុំថាដូរទៅបើសិនជាដាក់4 3 3ក៏បាន 3 4 3នឹងក៏បានដែរហើយដាក់រ៉ូណាល់ដូជាមួយនឹងកាវ៉ានីលេងព្រមគ្នាទៅ សាកធ្វើអញ្ចឹងមើលតើវាមានប្រសិទ្ធភាពអត់ឥឡូវធ្វើទៅឃើញថាមានប្រសិទ្ធភាពណាដូរប្រព័ន្ធលេងឃើញថាមានប្រសិទ្ធភាពអញ្ចឹងយើងបានន័យថាអាចមកពីសោកជាគាត់ apply អា4231ឡើងគេដឹងអស់ហើយហ្នឹងឡើងគេដឹងកប់អស់ហើយហ្នឹងអញ្ចឹងយើងត្រូវដូរឆ្លាស់ទៅឆ្លាស់មកតាមក្រុមដែលយើងលេងជាមួយនឹង យើងមើលក្រុមនេះគេរៀបប្រព័ន្ធនេះយើងរៀបប្រព័ន្ធនេះទប់មិនមែន4231 4231អាចង់អាណាលេងមិនលេងទេអញដល់4231អញ្ចឹងគេលេងគេមុនលេងមួយយើងគេយកវីដេអូយើងចាស់ដែលយើងរៀបប្រព័ន្ធ4231ទៅមើលបាទខ្ញុំនិយាយនឹងគឺគ្រូបង្វឹកក៏ដឹងហើយឧទាហរណ៍ថាឥឡូវ Spur ប៉ះមួយ Man U គេយកវីដេអូ Man U មកមើលពីប្រកួតមុននោះមួយក្រុមណាផ្សេងនោះឬក៏ប្រកួតរបស់គេជាមួយក្រុម Man U កាលពីលើកមុនគេយកមកមើល បាទគេមិនចេះឲ្យយើងលេងអាលេងអាតាយដដែលដដែលនឹងបានទៀតទេគេគឺគេកែប្រែកំហុសរបស់គេហើយនឹងគេយកឱកាសរបស់គេ advantage របស់គេយកមកដាក់លើយើងវិញបាទអញ្ចឹងការដូរនៅប្រព័ន្ធលេងនេះយើងឃើញថាមានប្រសិទ្ធភាពហើយខ្សែបំរើកណ្ដាល McTominay និង Fred ថ្ងៃហ្នឹងក៏គាត់លេងល្អផងគាត់ដែរ Fred ខ្ញុំចង់និយាយថាឲ្យតែរៀបប្រព័ន្ធលេងត្រូវកីឡាករដែលយើងមើលឃើញថាអន់ឬមួយមិនជួនកាលគាត់លេង លេងប្រព័ន្ធផ្សេងគាត់អន់តែប្រព័ន្ធផ្សេងគាត់ប្រព័ន្ធខុសពីនឹងគាត់លេងល្អតែថ្ងៃហ្នឹងបើសិនជាដាក់ប៉ុកបាក៏ល្អដែរតែប៉ុកបាគាត់ជាប់ការកំហមហ្នឹងកាលមួយលីវើពូលដាក់មិនកើតតែដាក់ Fred ថ្ងៃហ្នឹងក៏មិនមិនអន់ឲ្យដែរគាត់លេងបានហ្នឹងហើយគាត់លេងបានយើងកំរិះគុណគាត់រហូតដល់យើងកំកាប់មុខថា Fred on Fred on Fred មានឱកាសទាត់ឱកាសឲ្យយើងផុសគាត់ដែរបាទហើយបើ Bruno គាត់ចំម៉ាច់ហ្មង នៅក្នុងតំបន់បំរើប្រយុទ្ធហ្នឹងគឺគាត់ចំម៉ាច់ហ្មងគាត់អាចធ្វើប្រយុទ្ធក៏បានគាត់អាចបំរើក៏បានណា Bruno ក៏សំខាន់ដែរប្រព័ន្ធហ្នឹងណាបាទហើយ ប្រយុទ្ធក្នុងប្រអប់បទពិសោធន៍កប់សេរីគឺកាវ៉ានីមួយរ៉ូណាល់ដូបងប្អូនគិតមើលទៅខ្សែការពារល្មមៗគឺពិបាកបិទតែបើមានរ៉ូណាល់ដូតែឯងមានកាវ៉ានីតែឯងអាហ្នឹងពិបាកបន្តិចផុសគេតែបើមកហើយខ្សែប្រយុទ្ធក្នុងប្រអប់ដូចជារ៉ូណាល់ដូដូចជាកាវ៉ានីនេះមិនមែនឈោចាំបាល់ទេណាបាទគឺប្រយុទ្ធដែលរយោគហោបាល់លេងហ្មងអញ្ចឹងខ្សែការពាររបស់គូបដិបកប្រកាសជាមមាញឹកបន្តិចហើយជាមួយរ៉ូណាល់ដូជាមួយកាវ៉ានី ចឹងនេះសិលឹកអាត់របស់សូកជានេះគាត់ត្រូវប្រើប្រាស់ពីនឹងអលភាពមានមតិខ្លះគាត់លើកឡើងថាអឺមែនយូអត់ឲ្យកីឡាករក្មេងៗលេងដូចជា Rashford ដូចជា Greenwood ដូចជា Sancho ថ្ងៃក្រោយក្រុមមិនគុំតែចាញ់ទេគុំគុំតែចាញ់ទេពួកកីឡាករដែលចាស់ចាស់ទាំងអស់នេះដូចជា Ronaldo Cavani គាត់ចេះតែជ្រេទៅអញ្ចឹងมันអាចជួយក្រុម Man U ទេត្រូវតែបដោះអ្នកថ្មីលេងខ្ញុំទទួលស្គាល់ខ្ញុំទទួលស្គាល់វាគឺការពិតអញ្ចឹងហើយការពិតគឺអញ្ចឹងហើយប៉ុន្តែ បញ្ហារបស់ Man U បច្ចុប្បន្នគឺតាក់ទងទៅនឹងការរោគមិនបានបន្ទុកគេអត់ខ្វល់កីឡាករក្មេងកីឡាករចាស់ឆ្មាសឬឆ្មាខ្មៅទេចាប់កដោបានឆ្មានឹងល្អក្មេងកដោចាស់កដោដាក់ចូលលេងរកគ្រាប់បាល់បាន ជួយក្រុមឈ្នះពៀនកីឡាករនឹងល្អចាំគាត់ចូលនិវត្តចាំគាត់ដូរក្រុមចាញ់តែមានកាត់តទៀតតែស្ថានភាពបច្ចុប្បន្នគឺយើងពងតែ down អ្វីដែលត្រូវដោះស្រាយស្ថានភាពយើង គឺយើង ព្យាយាមរកបន្ទុកឲ្យ ក្រុមស្ថិតនៅក្នុង top 4សិនកីឡាករក្មេងក៏សុខជាដាក់ចូលដោយ Rashford អីចូលមកយើងឃើញហើយគ្រាន់តែថា Sancho តែទិញមក73លានផោនពិតជាមិនសូវមានឱកាសលេងមែនដោយសារមូលហេតុអីដាក់ចូលគាត់មកអត់មានភាពខុសប្លែកឬក៏ធ្វើឲ្យក្រុមគូបដិបត្តិខ្លាចអីអត់មើលអត់មើលឃើញខ្ញុំទទួលស្គាល់សោកជាអត់ដាក់ Sancho ក៏បានដែរបាទមិនបាច់ដាក់ Sancho ក៏បានព្រោះទិញ Sancho មកនេះគឺខុសដូចខ្ញុំនិយាយតាំងពី ដើមក្នុងការទិញតាមទិញ Sancho ខ្ញុំថា បើសុកចិត្តទិញសាន់ឆូថ្លៃ80លាន100លានកុំចំណាយលុយទៅលើការទិញសាន់ឆូណាគួរតែចំណាយលុយទៅលើយុវជនក្មេងណាផ្សេងដែលមានស្រាប់ដែលឬក៏ខ្សែប្រយុទ្ធដូចជាខេនឬអីអាហ្នឹងខ្ញុំនិយាយអញ្ចឹងណា100លានដែរហ្នឹងទិញខេនទិញអីទៅខ្ញុំនិយាយអញ្ចឹងតែទៅទិញសាន់ឆូមកបានអើក៏ខ្ញុំមិនថាឯងបើទិញបាត់ហើយយើងទៅរិះគន់មិនគ្រាន់តែថា សាន់ឆូមកនេះគ្មានបានជួយអីទេមិនមែនថាអត់ដាក់គាត់លេងហ្នឹងហ្វេនគាត់ឈឺចាប់ទេគាត់មើលឃើញថាក៏មិនល្អអីដែរសាន់ឆូក៏មិនល្អដែរប៉ុន្តែបើថាអត់ដាក់ Greenwood អាហ្នឹងអាចឈឺចាប់តិចហើយចំពោះសំណួរថាបង Greenwood មិនរ៉ូណាល់ដូអត់ឆ្លោះគ្នាមួយ Greenwood មិនមែនឆ្លោះគ្នាទេរឿងវាអញ្ចេះរ៉ូណាល់ដូគាត់លេងប្រយុទ្ធ Greenwood បំរើប្រយុទ្ធនៅពេលលេងមួយគ្នាហ្នឹងណាហើយយើងត្រូវដឹងទម្លាប់កីឡាករ Greenwood នេះគឺគាត់ទាញសុទ្ធ គាត់ល្អការទាត់អញ្ចឹងគាត់ប្រើប្រាស់អា advantage បាទឱកាសល្អរបស់គាត់ហ្នឹងគឺប្រើប្រាស់សមត្ថភាពរបស់គាត់មានគឺការទីងទាត់ពីលើដបូលទូកដបូលអីហ្នឹងហើយគាត់មិនសូវជាលេងឲ្យទេអញ្ចឹងរ៉ូដូគាត់ត្រូវការបះលេងដែរគាត់ឃើញ Greenwood ទីងទាត់មិនមែនថាគាត់ឆ្លោះគ្នាមួយនឹង Greenwood ទេគាត់គាត់មានអារម្មណ៍ថា Greenwood លេងអត់ត្រូវមួយគាត់មិនឆ្លោះគ្នាទេលេងអត់ត្រូវមួយគាត់អញ្ចឹងណា តែបងប្អូនឃើញកាវ៉ានីមួយរ៉ូណូមកខ្សែការពារចាប់ដើមងេមងាមព្រោះមិនដឹងទៅបិទរ៉ូណូក៏ឬបិទកាវ៉ានីពិបាកហើយកាវ៉ានីមួយរ៉ូណូល្អក្បាលដូចគ្នាក្នុងប្រអប់កាវ៉ានីក្នុងប្រអប់បើសុំក្នុងនាមវិស័យប្រយុទ្ធប្រអប់ល្អជាងរ៉ូណាល់ដូផងពូគាត់អេឡង់គាត់គឺអេឡង់ទុបបែលឿនលះហើយពេងបានខ្លាំងជាងរ៉ូណាល់ដូផងបាទរ៉ូណាល់ដូ លើដបោទុបលើអីហ្នឹងគឺគាត់ អាចច្នៃប្រឌិតខ្ពស់ជាងកាវ៉ានីណាតែកាវ៉ានីក្នុងប្រអប់ល្អជាងរ៉ូណាល់ដូក៏រត់ពលពួកកាវ៉ានីគាត់ born in the 6 yard box បាទគឺគាត់កើតមកនៅក្នុង penalty box ហ្នឹងបាទគាត់លេងនៅក្នុង penalty box តាំងពីយូរយារណាស់មកហើយរ៉ូណាល់ដូគេ convert គាត់ពីបម្រើប្រយុទ្ធទៅលេងក្នុងប្រយុទ្ធប្រអប់អញ្ចឹងវាខុសគ្នាតែពីរហ្នឹងមានគុណសម្បត្តិដូចគ្នាអញ្ចឹងការដាក់ពីរហ្នឹងចូលលេងគឺជាអាវុធដ៏មុតស្រួចសម្រាប់លោកសូខ្យាក្នុងការប្រើប្រាស់ យកទៅចាក់គូសត្រូវនេះអញ្ចឹងខ្ញុំការវិភាគរបស់ខ្ញុំខ្ញុំមើលឃើញអញ្ចឹងណាបាទកំដាងបកបងឯងនិយាយច្បាស់មែនរបៀបថានិយាយដើច្បាស់មែនថាមិនច្បាស់ទេព្រោះនេះខ្ញុំអឺសិទ្ធិសេរីភាពក្នុងការវិភាគរបស់ខ្ញុំសិទ្ធិសេរីភាពក្នុងការវិភាគបងប្អូនខ្ញុំក៏យកមកដែរខ្ញុំឃើញបងប្អូនគាត់ខមមិនខ្ញុំមើលខមមិនណាចាប់អារម្មណ៍ខ្ញុំថាអូល្អគាត់និយាយនឹងល្អដូចម្នាក់គាត់និយាយថាកីឡាករក្មេងបើ ថ្ងៃក្រោយចង់បានក្រុមនឹងរឹងមាំគង់វងយូរអង្វែងត្រូវដាក់ក្មេងលេងឲ្យលេងបានច្រើនផងខ្ញុំទទួលស្គាល់ត្រូវអានឹងការអភិវឌ្ឍក្មេងក៏ប៉ុន្តែត្រូវតែគិតពីស្ថានភាពបច្ចុប្បន្នបើដាក់ក្មេងលេងចាញ់តែរហូតអត់បាន Champion League អត់បាន Top 4យើងធ្វើមិនពីណាទទួលខុសត្រូវឥឡូវដោះស្រាយរឿងចំពោះមុខសិនរឿងក្មេងកុំតឲ្យលេងទេបាទតែបើក្មេងបត់ពិសោធន៍នៅស្ទើបាទអញ្ចឹងគ្រូភ្លើភ្លើ ទៅទាំងបីទៅទាំងត្រោកបាទ